យល់ពីច្បាប់កម្មផលហ្នឹងគឺឃើញទៅដល់ចេតនាកម្មហ្នឹងវាមានមែនតែនវិបាករបស់វា មានមែនតែនដោយ ការនោះមិនហេតុដែរបានអាត្មាបដោតទៅលើកម្មផលហ្នឹងយល់មិនមិនតាមរយៈមេរៀនអភិធម្មប្រមាណទេយល់តាមរបៀបអឺព្រះអង្គលើកជាជាដកបញ្ជាក់ឧទាហរណ៍ដូចជារឿង កាលយកណីអីចឹងកាលហ្នឹងរៀនធម្មបទរៀនទៅព្រះអង្គនិយាយពីការចងពៀដូចជាបរោះម្នាក់ហ្នឹងមានប្រពន្ធទៅប្រពន្ធហ្នឹងមិនមានអត់មានអត់មានសមត្ថភាពមានកូនណាអញ្ចឹងម្ដាយរបស់បរោះហ្នឹងក៏ចង់រកប្រពន្ធមួយទៀតឲ្យកូនព្រោះខ្លាចដាច់ពូជ ដល់ញោមស្រីថ្មអត់ព្រមខ្លាចដាច់ពូសោះនាងប្រពន្ធហ្នឹងឮម្ដាយនិយាយមួយកូនអញ្ចឹងទៅប៉ុន្តែពិតកូនហ្នឹងអត់ចង់បានទេអត់ចង់បានប្រពន្ធទៀតអីទេ ប្រកែកជាមួយម្ដាយហ្នឹងប៉ុន្តែនាងប្រពន្ធហ្នឹងលោភស្ដាប់ឮអញ្ចឹងទៅក៏គិតថាថ្ងៃហ្នឹងប្រកែកយូរយូរញយញយគង់តែស្ដាប់ម្ដាយឯង អញ្ចឹងតែមានប្រពន្ធមកមួយទៀតហើយអញអត់មានកូនអញ្ចឹងមនុស្សជាទីស្រឡាញ់គឺប្រពន្ធក្រោយហ្នឹងឯងដែលជាប្រពន្ធមានកូនហ្នឹងអញ្ចឹងទៅក៏ធ្វើចិត្តល្អទៅដណ្ដឹងប្រពន្ធឲ្យឲ្យប្តីដើម្បីឲ្យខ្លួនឯងដូចជាមានប្រយោជន៍ដែរហ្នឹងឯងចងពីវេរាគ្នាប៉ុន្តែដល់ពេលរៀបការហើយមកនាងនឹងជាដាក់ថ្នាំទម្លាក់កូនរបស់ប្រពន្ធក្រោយនោះទម្លាក់ធ្លាក់ម្ដងធ្លាក់ពីរដង ដល់ធ្លាក់ពីរដងហ្នឹងមិត្តភ័ក្តិរបស់ប្រពន្ធក្រោយហ្នឹងសួរពីការរសាគោហ្នឹងយ៉ាងម៉េចយ៉ាងម៉េចបានប្រាប់គេទៅមិត្តភ័ក្តិហ្នឹងក៏ស្ដីបន្ទោសស្រីឈួតនេះនាងមិនដឹងពីគ្រោះថ្នាក់នៃស្រីរួមប្តីទេអីជាតែផឹកថ្នាំរបស់គេអញ្ចឹងអញ្ចឹងកូននាងឯងប្រកាសជាធ្លាក់ដោយសារផឹកថ្នាំនាងប្រពន្ធដើមនឹងឯងអញ្ចឹងលើកក្រោយបើមានគួរកុំប្រាប់កុំប្រាប់អញ្ចឹងអត់ប្រាប់មែនដល់អត់ប្រាប់ឲ្យប្រយ័ត្នមហូបអាហារអីអញ្ចឹងណា យូរយូរទៅពោះក៏ធំអត់ធ្លាក់ហើយនាងពុនដើមសួរថាថៃពោះអាកូនរបស់ខ្ញុំវាធំហើយបានវាវាប្រកាសរៀងអញ្ចឹងហើយក៏សួរថាអើចុះបើមានកូនមិនក៏ប្រាប់អញនិយាយអញឯងអញ្ចឹងណាធំជាងគេអឺប្រាប់នាងឯងទៅអីកូនអញពីមុនធ្លាក់ដោយសារតែនាងឯងនោះនាងនោះក៏អូគេដឹងល្បិចអញណា ប៉ុន្តែនៅតែព្យាយាមលោបដាក់ថ្នាំរហូតដល់កូននឹងវាធំមែនទែនដាក់ថ្នាំកូននឹងវាស្លាប់ក្នុងពោះទៅកើតអត់រួចអូដល់កើតអត់រួចចិត្តស្លាប់នឹងគំនុំចងគំនុំហ្នឹងឯងព្យាបាទកូនអញអស់ពីឥឡូវកូនទី3ឥឡូវអញត្រូវស្លាប់ដោយសារនឹងឯងទៀតកើតជាតិណាណាសូមឲ្យមានអំណាចសម្លាប់នឹងឯងទាំងពូជ ចឹងឃើញពីចងអាហ្នឹងឯងពីអាចិត្តចងហ្នឹងឯងពីដល់អឺចិត្តណាជាវណ្ណចិត្តចុងក្រោយហ្នឹងវាជាប់ជាមួយនឹងគំនុំបុគ្គលអញ្ចឹងណាទោះបី មានបុណ្យមានបាបខ្លាំងពីមុនឯណាក៏អត់ទៅ ដែរវាទៅតាមអំណាចអាចិត្តពីចុងក្រោយហ្នឹងឯងពេលដែលយើងចិត្តហ្នឹងហើយហ្នឹងហើយឃើញទេ ចឹងទៅអត់មានទៅបដិសន្ធិណាក៏បដិសន្ធិជាឆ្មានឹងផ្ទះហ្នឹងឯងហើយប្តីនឹងបាន ដឹងថាប្រពន្ធនឹង ស្លាប់ដោយសារប្រពន្ធដើមនឹងក៏វ័យប្រពន្ធអុកនឹងជង្គង់នឹង ទ្រូងធ្លាក់ឈាមងាប់ដែរដោយអំណាចពីវេរានោះក៏កើតមន់នោះនឹងក្នុងផ្ទះនឹងដដែលមន់នឹងពងញាស់ម្ដងឆ្មាមួយស៊ីអស់ យើងគិតមើលអឺមន់ដតីវាអត់ទៅស៊ីទេ វាស៊ីតែមន់ហ្នឹងវាចាំស៊ីតែមន់ហ្នឹងឯងវាគ្មានចាំជាតិថាវាមកពីណាទេក៏ប៉ុន្តែអាបច្ច័យកម្មហ្នឹងបច្ច័យពីហ្នឹងវាឲ្យនឹកឃើញចង់ទៅស៊ីតែកូនមន់ហ្នឹងហើយហ្នឹងឯងពីដែលចងអញ្ចឹងមិនធัวទាំងឡាយកើតពី បច្ច័យមិនមែនឆ្មាហ្នឹងអ្នកធ្វើទេឃើញទេដោយអំណាចការចងមុនស្លាប់វាធ្វើឲ្យឲ្យចង់ទៅសម្លាប់ នឹងដល់លើកទី3ស៊ីកូនអស់ហើយខំទាំងមេនឹងទៀតអឺដល់ខំទាំងមេហ្នឹងមេហ្នឹងពងអាតដតដហ្នឹងក៏នឹកឃើញដូចកាលអតីតកាលរបស់មេឆ្មាហ្នឹងដែរថានាងឯងខំកូនឯងស្លាប់ពីរដងឥឡូវលើកទី3ស្លាប់ ទាំងឯងទៀតយើងនឹងបំមានដូចចង់និយាយថាហ្នឹងហើយ គំនុំចងគំនុំនឹងចង់ឲ្យបានអំណាចស៊ីកូននឹងឯងអញ្ចឹងវិញហ្នឹងហើយអញ្ចឹងអាអ្នកស្លាប់ទេវាវាវាប្រាថ្នា ដើម្បីសងសឹកឃើញទេដើម្បីសងសឹកអញ្ចឹងដល់ពេលបដិសន្ធិក្រោយទៅមានអំណាចក្នុងការសងសឹកវិញហ្នឹងហើយតែនៅក្នុងតាកំណើតមិនស្រួលនោះឯង ទៅកើតជាខ្លាដំបងហើយមេឆ្មានេះដោយអំណាចពីវរាហ្នឹងក៏ទៅកើតជាបដិសន្ធិជាសត្វមរឹកដូចគ្នាដំណើរវិលអញ្ចឹងវិលអញ្ចឹងឃើញវិលកងត្រៃកងវិលអត់មានពីណាធ្វើទេអញ្ចឹងបានព្រះអង្គថាកម្មពីវរានេះណាអ្នកតាំងមេតាអ្នកតាំងបេតា អ្នកតាំងអមច្ចា ថាកម្មពីវេរានេះគ្មាននរណាធ្វើឲ្យគ្មានមេដាធ្វើឲ្យគ្មានបេដា ធ្វើឲ្យគ្មានមិត្តអាម៉ាធ្វើឲ្យ ទាំងខ្លួនឯងក៏មិនធ្វើឲ្យដែរដោយអំណាចការចង ទូចងទូពីហ្នឹងហ្នឹងហើយមិនឆ្មាហ្នឹងចង់ធ្វើខ្លួនឯងមិនសัตว์ហ្នឹងចង់ធ្វើខ្លួនឯងមែនទេឃើញទេវិលទៅតាមអំណាចកម្មហ្នឹងឯងហើយអឺដល់ពេលកើតមកអញ្ចឹងទៅ ខ្លាហ្នឹងមកស៊ីលើកទី1លើកទី2ស៊ីកូន លើកទី3ស៊ីទាំងកូនស៊ីទាំងមេទៀតមេមរឹកហ្នឹងក៏មានគំនុំទៀតណាគំនុំទៀតដែរប៉ុន្តែថាមុននឹងនាងនឹងស្លាប់ហ្នឹងក្រៅពីគំនុំក៏មានអកុសលហ្នឹងវាចូលមកចន្លោះហ្នឹងហ្នឹងហើយចន្លោះហ្នឹងកុសលឯណាមួយដែលនាងធ្លាប់បានប្រព្រឹត្តពីមុនហ្នឹងហ៎ ក៏ឲ្យបដិសន្ធិជាមនុស្សណាអឺមើលបើឈប់នាងដែល មរឹកនឹងអត់ទេនាង មរឹកនឹងទៅកើតជាយក្ខណីហ្នឹងហើយគំនុំអាត្មានិយាយច្រឡំមិញដោយអំណាចចងគំនុំហ្នឹងទៅទៅកើតកំណត់យក្ខណីដែលមានទុកលំបាកខ្លាំង កំណើតហ្នឹងក៏កំណើតទុកលំបាកខ្លាំងដែរបំរើស្ដេចវេស្សវណ្ណរីឯមេខ្លាហ្នឹងរស់នៅរហូតដល់អស់ជីវិតចឹងទៅ វាអត់មានពីណាមកធ្វើបាបអីទេ បានជាពេលមុននឹង ដាច់ជីវិតហ្នឹងកុសលណាមួយ ដែលធ្លាប់ធ្វើការនៅមនុស្សពីមុននោះអានេះហៅថាកដតាកម្មដែលឬក៏ឧបបច្ចវេទនីយកម្មហ្នឹងវាមកឲ្យផលបដិសន្ធិជាកលធិតា មិនមែនថាឲ្យទៅកើតជា class សម្លាប់គេចឹងហ្នឹងកើតជាសត្វរហូតក៏មិនមែនដែរព្រោះវាអាចផ្លាស់ប្ដូរនៅពេលដែលចិត្តស្លាប់ហ្នឹងទៅកើតជាកលតិដាមួយរៀបការទៅបានកូនម្ដងយៈកណីនោះគិតទៅឆ្លងភពក៏មកនេះដោយអំណាចកម្មពីវរិយនោះមកស៊ីអស់ម្ដងជា2ដងមកបន្លំមនិវិតធ្វើមនុស្សមក3 3 3ស៊ីបាត់ ដល់លើកទី3នាងនឹងសង្ស័យថានៅនៅនឹងកូនជាតបាត់អញ្ចឹងដូរទៅខាងម្ដាយតកោខាងខ្លួនធ្វើដំណើរមកហ្នឹងជិតដល់វត្តចេតពុនងូតទឹករឿងដែលអាត្មាផ្ដោតទៅលើរឿងកម្មផលកម្មពីហ្នឹងអាត្មារៀនរឿងហ្នឹងហើយក៏ជារឿងដែលធ្វើឲ្យអាត្មាជប់ខ្លាចខ្មោចដែរ ក៏ជារឿងដែលធ្វើឲ្យខ្មែរឈប់ជឿរឿងខ្មោចជួចបួ មកកាច់ហ្នឹងដែរដល់ពេលងូតទឹកនាងនឹងចុះងូតទឹកមុនឲ្យឲ្យឲ្យប្តីពัวកូនដល់ពេលងូតហើយនាងមកបីកូនម្ដងឲ្យប្តីងូតទឹកម្ដងស្រះបោកខាងនេះចិត្តវត្តជាតពួនហ្នឹងឯង នាងយក្ខិនីមករកអត់ឃើញដឹងថានាងនឹងដឹងខ្លួនអញ្ចឹងមកដោយខឹងហ្មងធុសលេងមកហ្មងតាមមកនាងនឹងឮសំឡេងខ្លាំងអញ្ចឹងក៏រត់ចូលទៅវត្តបីក៏រត់ចូលទៅវត្តចូលទៅវត្តព្រះអង្គកំពុងសម្ដែងធម៌កំពុងសម្ដែងធម៌ក៏យកកូននឹង ទៅដាក់ទីប្របាទព្រះសម្មាសម្ពុទ្ធទៅប្រាប់ព្រះអង្គថាសូមឲ្យព្រះអង្គប្រទានជីវិតឲ្យ ទូកូនខ្ញុំព្រះអង្គផង នាងយក្ខណីមកដល់ខ្លោងទ្វារហ្នឹងចូលអត់បានព្រោះខ្លោងទ្វារវត្តហ្នឹងមានអារកទេវតា មានទេវតារសាចូលអត់បានចឹងទៅព្រះអង្គទ្រង់ជ្រាបចឹងទៅបានឲ្យដូចជាប្រាប់អនន្តឲ្យទៅប្រាប់នាងហ្នឹងឲ្យប្រាប់អារកទេវតាហ្នឹងឲ្យបើកផ្លូវចូលមកនាងនឹងចូលមក មកឈរអត់អត់ចូលមកគៀកមកនៅឈរស្ដាប់ព្រះអង្គចឹងបានព្រះអង្គសម្ដែងពីពីវេរាគណៈនឹងព្រះអង្គថាហេតុអ្វីបានជានាងនាង ចងពីវេរានឹងគ្នាមិនចេះឈប់យ៉ាងនេះ នាងទាំងពីរដឹងទេ ថាពីរបស់នាងនេះណា ប្រសិនបើមិនជួបព្រះសម្មាសម្ពុទ្ធប្រកបដូចជាតថាគតនេះទេ នាងនឹងសម្លាប់គ្នាទៅវិញទៅមកទៅវិញទៅមកទៅវិញទៅមករហូតអស់កាលជានិច្ចបើមិនជួបពុទ្ធព្រោះអត់មាននរណាដោះចំណងចិត្តនឹងបានទេពីរបស់នាងទាំងឡាយបើមិនជួបតថាគតទេមិនតែព្រះអង្គជួបពុទ្ធអង្គណាក៏ដោយបើអត់ជួបពុទ្ធទេដោះរួចទេ ប្រកាសជាចងគ្នារហូតទៅ ដូចស្កានឹងពស់ស្កាព្រះអង្គប្រៀបធៀបដូចស្កានឹងពស់ស្កាស៊ីពស់កណាហ្នឹងហើយឃើញស្កានឹងពស់ខ្លាឃុំនឹងដើមពង្រនឹងគ្រុតនឹងនាគគឺសិតឃើញគ្នាអត់បានហ្មងហ្នឹងហើយបានព្រះអង្គសម្ដែងនៅពាគាថាមួយថាណហិវេរេអ្នកវេរនិសមន្តតិធកោទាចនឹង អវេរេណៈជាសមន្តិអេសធម្មោសនន្តនោពីរមែងស្ងប់រងាប់ ដោយការមិនចងពីទល់តែមិនចងបានវាស្ងប់តែចងអត់ស្ងប់ឯងទៅមកទៅមកចឹងឯងហ្នឹងហើយណហេវេរេណវេរេណសម្មន្តិតិកទេចឹងអវេរេណជាសម្មន្តិអេសធម្មោសនន្តនោហើយការមិនចងពីហ្នឹងណា មិនចងពៀមានន័យថាមិនចងគំនុំហើយអ្នកស្ដាប់ ស្រួលមិនស្រួលថាព្រះអង្គអ្នកដោះពៀមែនទេព្រះអង្គអ្នកផ្ដាច់ពៀមែនទេព្រះអង្គសំដែងឲ្យអ្នកទាំងពីរនឹងយល់ថាស្អីពៀហើយដើម្បីឲ្យពៀនឹងវាស្ងប់តើអ្នកទាំងពីរនឹងតើអ្នកទាំងពីរនឹងឯងរំងាប់ចិត្តនឹងបដូរជំនួសដោយមេត្តាធម៌វិញឃើញទេ ពេលហ្នឹងព្រះអង្គសំដាយពោះនាងទាំងពីរហ្នឹងវាអត់បានគិតអារឿងពីមុនមកយ៉ាងម៉េចនាងមនុស្សហ្នឹងក៏អត់ចាំថាពីមុនវាល្មិចដែរនាងយៈហ្នឹងអាចចាំដែរប៉ុន្តែវាវាភ្លេចពីទុកលំបាកនាងឈរស្ដាប់បណ្ដើស្រក់ទឹកភ្នែកបណ្ដើនាងយៈកណីហ្នឹងព្រោះនៅក្នុងអត្តកថាលោកថានាងយៈកណីគឺដូចជាស្លេវរបស់ស្ដេចស្ដេចយៈដូចជាទាសកោណា មួយឆ្នាំទល់មួយឆ្នាំនឹងនាំចំនួននាំអីទៅថ្វាយស្ដេចនឹងថាធ្វើការដូចទិះសករហត់លំបាកខ្លះក៏ស្លាប់ខ្លះក៏ដល់នៅទុក្ខវេទនាប៉ុន្តែដល់អាគំនុំក្នុងចិត្តហ្នឹងវាកើតឡើងមកធ្វើឲ្យឲ្យនាងហ្នឹងធ្វើយ៉ាងណាឲ្យមកសម្លាប់ឲ្យបាននាងនឹងឃើញទុកលំបាកហើយនឹកឃើញ ដល់ពីជាតិមួយ ទៅជាតិមួយ ដែលនាង បានធ្វើទៅវិញទៅមកហ្នឹងនាងស្រក់ទឹកភ្នែកហ្នឹងឃើញថាវាជាកំហុស វាអត់មានបានអីផងហ្នឹងបានតែទុកលំបាកហ្នឹងហើយដល់ចឹងទៅ វាអាចិត្តគុំនុំហ្នឹងវាអស់ទៅបដូរជំនួសនៅ ចិត្តអាណិតអាសូរមកវិញឃើញទេមិនមែនពពុតអ្នកទៅផ្ដាច់ទេដោយសារអ្នកទាំងពីរនឹងភ្ងាភ្ងាស្មារតីឡើងយល់ថា ការចងគំនុំនឹងពិតជាមិនល្អមែនពិតជានាំមកនូវទុកទោសមែន ហើយគ្មាននរណាមករងជំនួសទេតែខ្លួនឯងហ្នឹងឃើញទេអញ្ចឹងដើម្បីឲ្យពៀនឹងស្ងប់ទៅអត់មានទៅធ្វើអីរំដោះទេគឺដោះចិត្តនឹងតែមកដោះគំនុំនឹងចោលបដ ாய் អាហ្នឹងពៀនឹងស្ងប់ត្រឹមដោះចេញហ្នឹងឯងនៅពេលដែលចិត្តគំនុំនឹងត្រូវបាន ដោះហើយពៀនឹងដោះចេញពីចិត្តហើយនាងក៏លុតជង្គង់ថ្វាយអង្គមព្រះសម្មាសម្ពុទ្ធអរប្រគុណអញ្ចឹងទៅ ក៏ចូលមកចង់បីកូនក្មេងហ្នឹងអាណិតទៅជាអាណិតឃើញពេលមានពីមកចង់ស៊ីមកចង់សម្លាប់មកចង់ស៊ីគ្រាន់តែដោះគំនុំនឹងចេញកើតមេត្តាករណាក្នុងចិត្តមកឃើញតែកូនក្មេងគឺជាជាមនុស្សគួរឲ្យស្រឡាញ់គួរឲ្យថ្នាក់ថ្នមឃើញទេឃើញទៅយើងចឹងវិញចង់មកបីហ្នឹងហើយដើរចូលទៅ នាងកុលទីដាវភ័យភ័យឡើយព្រះអង្គព្រះអង្គនាងចូលមកព្រះអង្គប្រយ័ត្នប្រយ័ត្ន ប្រយ័ត្នស៊ីកូនខ្ញុំបងបានព្រះអង្គថា នាងកំភៃឡើយយក្ខណីពេលនេះ មិនមែនយក្ខណីពីមុនទេ នៅនាមតយក្ខណីតែចិត្តជាទេវតាឃើញទេប៉ុណ្ណឹងមកដោះទៅគំនុំចេញវាមានតែចិត្តធัวហ្នឹងហើយប៉ុន្តែសម្រាប់ចិត្តនៅ មានកិលេសស្ដាប់រឿងហ្នឹងទៅ ជាថាងមិនចងពៀមិនចងពៀអីអីហ្នឹងដល់តែចងទៅលខឹងបានប៉កែមែនទេចងនៅណាចងនៅនឹងឈឺក៏ចូលមក3ទារកហ្នឹងហើយអើអោបយកទៅថើបរួចទៅក៏សុំរាប់អាននាងកុលធីតានឹងជាមិត្តសម្លាញ់នាងយកកណេងបានសម្រេចសោតាពេលហ្នឹងយកកណេងសម្លាញ់ សម្រេចមុនសម្រេចមុនហើយក៏នៅចិត្តនាងនឹងអត់ត្រឡប់ទៅកន្លែងខ្លួនឯងវិញសុំរស់នៅចិត្តនាងនឹងហ្នឹងហើយមានរោងក្ដឿងមួយហ្នឹងក៏នៅនឹងទៅហើយក្រោយមកមានរឿងវែងឆ្ងាយទៀតនាងនឹងធ្វើស្រូវដាំដំណាំដាំអីចេះតែបានផលនាងកុលធីតាហ្នឹងណា រស់រដូវណាភ្លៀងរដូវណាមិនភ្លៀងរដូវណាទឹកជន់ទឹកមិនជន់នាងនឹងដឹងនាងលក្ខណីនឹងដឹងចិត្តទៅប្រាប់នាងនឹងអញ្ចឹងអ្នកស្រុកក៏គេជាមកសួរថាម៉េចបាននាង មាន មានខែខ្លះត្រូវធ្វើស្រែនាងអត់ធ្វើទេមិនបានធ្វើព្រោះយកណីថាកុំធ្វើតែធ្វើខូចអស់ព្រោះវាភ្លៀងវាជន់អីចេះហើយនាងនឹងថាវាចង់ដឹងទៅសួរមិត្តសម្លាញ់ខ្ញុំទៅនឹងនាងយ៉ាក់ហ្នឹងណា ចឹងមានយ៉ាងដូចមានអីមួយហ្នឹងហើយព្រោះគេជាកំណើតដូចទេពចឹងដែរគឺដឹងមុនបានហ្នឹងហើយចឹងទៅ គេចេះតែមកសាកមកសួរអីចឹងទៅក៏គេជ្រះថ្លាគេបូជានាងហ្នឹងហើយក្រោយមកក៏នាង ប្រាប់ទៅរដូវណាភ្លៀងរដូវណាមិនភ្លៀងអាដូចខ្លាយមានស្រូវអាសាមានស្អីស្អីពីហ្នឹងហ្នឹងហើយហ្នឹងហើយនាងហ្នឹងប្រាប់ហ្នឹងហើយ នាងនឹងមាន ចំណេះព្យាករតនិយម